រាបសួរអ្នកទាំងអស់គ្នាមកកាន់វីដេអូមួយនេះហើយនេះជាលើកដំបូងដែលធ្វើវីដេអូទៅមើលការប្រគំតន្ត្រីហើយការប្រគំតន្ត្រីរៀបចំដោយស្មាត់ដែលមានឈ្មោះថា Vivo Playing 2.0ដែលធ្វើឡើងនៅអាគី OCC I love you អូពេលប្រាប់សម្បត្តិសម្រាប់ចូលរួមការប្រគំតន្ត្រីនេះគឺខ្ញុំមិនចំណាយលុយទេគ្រាន់តែចូលទៅឆ្លើយសំណួរនៅក្នុង page Playing by Smart សម្រាប់សម្បត្តិដែល special នឹងទទួលបាន gift និង voucher សម្រាប់ដូរភេសជ្ជៈ Thank you.